នារីម្នាក់ដែលធ្លាក់ពីលើអគារ Sky Tree នោះគឺនាងលូតសម្រាប់ខ្លួនពីជាន់ទី25ព្រោះតែរឿងនេះសោះករណីនារីដែលធ្លាក់ពីលើអគារ Sky Tree ស្លាប់នោះគឺជាករណីលូតសម្រាប់ខ្លួនពីជាន់ទី25មិនមែនជាករណីឃាតកម្មនោះទេ ដោយសារតែមានវិបត្តិផ្លូវចិត្តគឺជំងឺ depression ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង9យប់ថ្ងៃទី29ខែកក្កដាឆ្នាំ2022នៅអគារ Sky Tree Hotel ដែលមានទីតាំងចុះពីផ្លូវលេខ70បន្តិចស្ថិតក្នុងសង្កាត់ទួលសង្កែទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ប្រពន្ធព័ត៌មានពីបងប្អូនរបស់នារីដែលលោតសម្លាប់ខ្លួនបានឲ្យដឹងថានារីដែលធ្លាក់ពីលើអគារ Sky Tree ជាន់ទី25នេះមានឈ្មោះថាមួយទៀងអាយុ22ឆ្នាំ មានបងប្អូន3នាក់ស្រីទាំង3គឺនាងជាកូនស្រីច្បងក្នុងគ្រួសារម្ដាយរបស់នាង បានស្លាប់កាលពី4ឆ្នាំមុនហើយមានឪពុកជាអ្នករត់ឡំព្រឹតានិងជាសន្តិសុខក្នុងក្រុមហ៊ុនឯកជនមួយ នាងមួយទៀងជាអ្នកលក់លេតាមអនឡាញនាងមាន ជំងឺ depression ហើយមុនពេលកើតហេតុនាងបានឆ្លុះប្រកែកជាមួយនឹងសង្សាររបស់នាងតាមរយៈទូរស័ព្ទ ហើយនៅពេលនោះសង្សាររបស់នាងបាននិយាយទូរស័ព្ទទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូដើម្បីឲ្យទៅជួយមើលនាង តែជាក់ស្ដែងបន្ទប់ខុនដូរបស់នាងត្រូវបានចាក់សោបិទជិតលុះមួយសន្ទុះក្រោយមកនាងក៏លោតទម្លាក់ខ្លួនចុះមកខាងក្រោមតែម្ដងបន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបាន ទៅដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការធ្លាក់របស់នារីម្នាក់នេះហើយបានសន្និដ្ឋានជាជំហានដំបូងថានាងពិតជាលោតសម្រាប់ខ្លួនឯងពីជាន់ទី25ពិតប្រាកដមែនទើបកម្លាំងសមត្ថកិច្ចបានធ្វើលិខិតកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបន់តាមប្រពៃណីចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។